អូខេបាទសួស្តីអ្នកនរគ្នាបាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីការបាញ់អាស៊ីតបាទថាតើគេបាញ់អាស៊ីតបែបណាបាទអូខេអញ្ចឹងក្នុងការលាយទឹកអាស៊ីតអាស៊ីតហ្វុកមិកហ្នឹងគឺយើងប្រើអាស៊ីតមួយអំពូល គឺយើងលាយទឹក1លីត្រកន្លះបាទឬក៏យើងដាក់ជាមួយនឹងដបបាទប្រភេទទឹកសុទ្ធដូចជាដាសានីឬក៏លីយ៉ងបាទអញ្ចឹងបាទលីត្រកន្លះហ្នឹងគឺត្រូវដាក់តាមអំពូលទៅយើងមិនក្លុកទេគ្រាន់តែយើងក្លាប់វាចុះឡើងចុះឡើងក្លាប់វាចុះឡើងឡើងទៅវាសប់ហើយបាទ ចឹងសម្រាប់រដូវនេះបងប្អូនឃើញស្រាប់ហើយគឺវាជារដូវដែលដូវភ្លៀងបាទហើយចំណីដែលយើងដាក់បាទយើងដាក់ហ្នឹងគឺពេលខ្លះបាទវាធ្លាក់ទៅបាតទូគឺវាក៏កើតទៅជាភាពកខ្វក់បាទដែលធ្វើឲ្យ បាទកើតទៅជា សម្ើបាទសម្ើឡើងចៃគឺជារឿងសំខាន់បាទដែលវាបំផ្លាញសត្វឃ្មុំយើងលឿនមែនតើអញ្ចឹងបើសិនជាបងប្អូនមិនប្រយ័ត្នវាទេ បាទក្នុងរយៈពេលដ៏ខ្លីត្រឹមកន្លះខែមួយខែគឺធ្វើឲ្យខ្មុំយើងនឹងចុះខ្សោយពី100%នោះមកត្រឹម20 30%អាចបាទត្រឹមប៉ុណ្ណឹងអញ្ចឹងការក្នុងការបាញ់ហ្នឹងគឺយើងសង្កេតមើលថា វាមានចៃវាមានសមាពិតប្រកបអត់ហើយចៃបងប្អូនដឹងហើយបាទវាលក្ខណៈរបស់វារួញស្លាប់បាទហើយអឺខ្មុំហ្នឹងវាពិការបាទភាគច្រើន វារត់មកនៅខាងមុខបាទនៅខាងមុខទូយើងឃើញខ្មុំដែលរួញស្លាប់ខ្មុំស្លេកស្លេកហ្នឹង ធ្លាក់ចូលមកក្បែរទូឬក៏ខាងមុខទូណាហ្នឹងយើងដឹងថាវាប្រភេទចៃហើយបើយើងបើកទៅក្នុងផ្លិតបាទយើងនឹងឃើញចៃនៅលើខ្លួនខ្មុំ បាទពណ៌យើងថ្នោតក្រហមក្រហមហ្នឹងបាទអញ្ចឹងវាទុំលើខ្លួនខ្មុំបាទទី1ទី2ពពួកសម្ើគឺវាអឺស៊ីបាទកូនខ្មុំបាទវាស៊ីអាអាក្បាលតកៅដែលដឹកដឿហ្នឹងបាទចិត្តញាស់ហ្នឹងគឺវាស៊ីពួកអាហ្នឹងបាទស៊ីក្បាលដាច់ដាច់ដាច់ក្បាលហ្នឹង បាទមួយផ្លិតហ្នឹងមាន1មាន2ក៏ដោយក៏ច្រើនដែរបាទហ្នឹងគឺត្រូវយើងបាញ់ហើយហើយការបាញ់គឺយើងបាញ់ជាប្រចាំបាទយើងបាញ់4 5ថ្ងៃយើងបាញ់ម្ដង4 5ថ្ងៃបាញ់ម្ដងធ្វើម៉េចបាញ់ឲ្យឲ្យឲ្យឲ្យនេះតិចបាទបាញ់ឲ្យញឹកវិញបានវាដាច់ពីព្រោះវាមាននៅក្នុងសែលណាបាទអញ្ចឹងទូណាដែលមាន គឺបាញ់ឲ្យច្រើនសាបាញ់3 4ដងអញ្ចឹងទៅបាទរបៀបបាញ់ថាថាយើងបាញ់បែបម៉េចដើម្បីឲ្យទី1កុំឲ្យខ្មុំខ្សោយបាទបាញ់ដើមស្រួលខ្មុំខូចបាទទី2 បាញ់ធ្វើម៉េចឲ្យវាល្មមបាទកុំឲ្យវាវាវាខ្វះបាទអូខេឥឡូវមើលទៅបាតទូបាទនេះបាទអញ្ចឹងហើយនៅក្នុងការបាញ់គឺយើងបាញ់កុំឲ្យប៉ះមេវា បាទយើងបាញ់ក្រៅពីមេវាដែរបាទហើយការបាញ់គឺបាញ់បែបនេះបងប្អូនបាទនេះបាទបាទពី3ហ្នឹងបាទបាញ់កុំឲ្យជោគបាទបាញ់ប្រហើប្រហើតិចតិចហ្នឹងបាទមើលមេផងអូខេបាទបាញ់ប៉ុណ្្នឹងឯងបាទ ចឹងបាញ់បើហើបើហើបន្តិចបន្តិចបាទមិនបាញ់ឲ្យជោគទេកាលណាបងប្អូនបាញ់ជោគវាហើចេញពីសបុកអស់បាទវាពុលវាទ្រាំបានចឹងណាបាទបាទហើយការបាញ់បងប្អូនត្រូវឲ្យបិទមាត់ដែរបើពុលណាបាទបងប្អូនខ្លះពុលខ្ញុំក៏ពុលដែរខ្ញុំបាញ់តិចចឹងខ្ញុំអត់បិទទេអូខេបាទបាញ់បែបហ្នឹង បាទហើយយើងបាញ់វា4 5ថ្ងៃបាញ់ម្ដងបាទអញ្ចឹងយើងបាញ់វាញឹកតិចណាអូខេបាទរដូវនេះគឺជាបាទរដូវនេះគឺជារដូវស្វមណាបងប្អូនបាទអញ្ចឹងអានេះគឺបាទវាកើតទៅជានេះហើយបាទវាវាកើតទៅជាផ្លិតជាអីហើយបាទដោយសារតែវាហើរចេញទៅបាទភាគច្រើនគឺមេចាស់វាហើរចេញទៅណាហើយខ្ញុំចាប់វាមកវិញហើយនេះគឺបកងបកងទាំងនេះគឺមានសាច់ណា បាទក្មេងខ្លះកូនខ្លះអាយុ5ថ្ងៃកូនខ្លះអាយុ10ថ្ងៃបាទ5 10ថ្ងៃខ្លះចិត្តញាស់បាទខ្ញុំយកមកដាក់3ប្រកងណាហើយបន្ទាប់មកបាទយកខ្មុំហ្នឹងបាទខ្មុំដែលយើងចាប់បាននៅក្បែរក្បែរសបុកយើងហ្នឹងយើងយកមកដាក់នៅក្នុងហ្នឹងហើយយើងក្របវាបាទក្របបិទចិត្តអាខាងមុខក៏បិទអានេះក៏បិទបិទ3 4ថ្ងៃទៅបាទ2 3ថ្ងៃ3ថ្ងៃ4ថ្ងៃទៅបាទដល់ពេលដែលវាចាប់ដើមឡើងទៅរោមទៅលើនោះវាចោលអានេះហើយបាទណា បាទអញ្ចឹងអឺនេះគឺជាការចាប់ swarm ណាបងប្អូនបាទអញ្ចឹងក្នុងវីដេអូហ្នឹងក៏ខ្ញុំបង្ហាញបងប្អូនដែរបើសិនជាមាន swarm បងប្អូនត្រូវចាប់បែបហ្នឹងណាបាទត្រូវយកបង្កងដែលមានទឹកបង្កងដែលមានសាច់មានកូនមានអីដើម្បីឲ្យវាមានអារម្មណ៍ថានៅទីនេះគឺជាសបុកវាបាទវានឹងចោលអាសបុកនោះហើយបាទសបុកដែលវាពងហ្នឹងហើយបាទអញ្ចឹងបើសិនជាបងប្អូនដាក់វាទៅទេគឺវាមិននៅទេណាបាទ អូខេបាទផ្ទុះនេះខ្ញុំចាប់3 4ថ្ងៃហើយខ្ញុំឃុំវាណាបងប្អូននេះនេះបាទឥឡូវខ្ញុំបើកវាបាទហ្នឹងបាទនេះផ្លិតដែលវាបាទវាវាធ្វើនៅលើដើមឈើណាបាទអញ្ចឹងអឺឥឡូវហ្នឹងខ្ញុំឆ្កឹះវាចោលហើយអាផ្លិតហ្នឹងយើងនៅធ្វើការហើយ បាទហើយអាមកថ្មីថ្មីអញ្ចឹងយើងយើងចាប់វាអញ្ចឹងអាហ្នឹងជាឱកាសល្អពេលខ្លះវាអត់តន់ពកអញ្ចឹងយើងបាញ់អាអាស៊ីតហ្នឹងទៅក៏វាល្អដែរណាប៉ុន្តែអានេះខ្ញុំដាក់បកងនេះវាពងហើយបាទមេវាលែងពងនៅលើនេះហើយមេចាប់ផ្ដើមចុះទៅធ្វើនៅលើបកងបាទមេដែលហើរវាច្រើនគឺមេចាស់ បាទមេដែលហើចោលសំបុកហ្នឹងភាគច្រើនគឺមិនមែនមេថ្មីទេបាទវាសឹងតែ90%ហើយតែបើថាមានមេថ្មីកើតទន្ទឹមគ្នាច្រើនអាហ្នឹងបានពេលខ្លះយើងឃើញមានមេថ្មីហើអូអាឈ្មោះងាប់ច្រើនមែនដែរតែបើថាបើវាហើតាមម្នាក់ឯងទេភាគច្រើនគឺមេចាស់ហើយ បាទពេលខ្លះវានៅផ្ដុំគ្នាគាត់ចូលមកស្វមនេះវាស៊ីខ្ទេចបាត់បាទមេដាក់ពងហ៎មេដាក់ពងហ៎ បាទវាកំតិច Queen Star បាទនេះមេមេថ្មីទេនេះបាទមេហ្នឹងប្រហែលជាមេខ្មុំដែលខ្ញុំទុំដាក់ណែនាំបាទមេថ្មីទេនេះបាទបាទមេនៅថ្មីទេបាទហើយវាហើមកតែម្ដងបាទខ្ញុំនឹងបាញ់អាស៊ីត ចំមែនអូខេបាទទូនេះបាទតកតងនឹងបាទកម្មកពងបាទទូដែលកម្មកពងនេះបងប្អូន បាទទូហ្នឹងវាបាទខ្ញុំដាក់ស្ដាច់ហើយមករយៈពេលហ្នឹងគឺបន្តពូជទៅវាអត់ជោគជ័យណាបាទអញ្ចឹងកាលណាបន្តពូជជោគជ័យភាគច្រើនគឺទូខ្មុំដែលដែលដែលយើងដាក់ប្របែកហ្នឹងវាតែងតែកើតមាននៅបញ្ហាកម្មករពងណាបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាកម្មករពងហ្នឹងគឺបងប្អូនយកមេចាស់ណាកុំយកមេថ្មីបាទខ្ញុំទៅម្ដោះលេងខ្ញុំទៅម្លេងស្ដាច់មិញនេះ បាទចំណេញអញ្ចឹងហើយបន្តមកបងប្អូនយកបកូនណាដែរតែមានកូនតកើអាយុ3មួយថ្ងៃពីរថ្ងៃហ្នឹងបាទបាទយកមកដាក់បាទបាទដើម្បីអីដើម្បីអាកម្មករហ្នឹងវាមានអារម្មណ៍ថាឥឡូវហ្នឹងសបុកវាទៅប្រកក្តី វិញហើយ បាទពីព្រោះតាណាវាបាត់មេត្រឹមមួយអាទិត្យពីរអាទិត្យអីគឺវាចាប់ផ្ដើមពងអាពួកហ្នឹងអាពួកកម្មករពងហ្នឹងណាបាទ បើសិនជាធម្មតាបើសិនជាទូយើងខ្លាំងវាបាត់ស្ដាច់គឺវាត្រូវការពេល20ថ្ងៃណាបាទតែបើសិនជាបើសិនជាយើងប្របែកទូអាហ្នឹងវាឆាប់បាទចង្ការមួយអាទិត្យកាប់មួយអាទិត្យបាទមួយអាទិត្យចង្ការពីរអាទិត្យបាទអាចនេះបាទអញ្ចឹងគឺវានឹងពងហើយវាកម្មកពងហើយបាទមេខ្ញុំដាក់ក្រុង វាដូចយកមួយថ្ងៃពីរថ្ងៃអីបាទ ចឹងមេហ្នឹងខ្ញុំយកមេចាស់យកមកដាក់ណាហើយយើងអាលាស់បាទមុននឹងដាក់មេដាក់បកងថ្មីហ្នឹងគឺយើងអាលាស់វាទៅមុខទូសិនណាបាទយើងអាលាស់វាអូនៅនៅមានបាទយើងអាលាស់ខ្មុំហ្នឹងទៅមុខទូសិនព្រួយព្រោះអាណាកម្មករពងអាកម្មពួកកម្មករពួកពងហ្នឹងគឺវាអត់មុនខ្លួនវាអត់ហើបានទេ បាទអញ្ចឹងវាអត់ហើបានពេលអញ្ចឹងវាវាវានឹងធ្លាក់ងាប់បាទពេលណាវាអត់ហើបានវាទៅតាមយថាកម្មរបស់វាទៅអញ្ចឹងអាណាដែលហើមករួចចូលក្នុងទូគឺវាគឺវាអត់ពងទេណាបាទអញ្ចឹងកាលណាវាអត់ពងយើងយើងណែនាំស្ដេចថ្មីទៅអានេះហ្នឹងវាជោគជ័យណាបាទតែបើមិនអញ្ចឹងគឺវាមិនជោគជ័យទេណា បាទបងប្អូនដាក់ទាំងភ្លាមទាំងនេះហ្នឹងបាទអត់លាស់អត់អីចេញអាកម្មករនឹងវាបន្តពងពេលណាយើងដាក់ស្ដាច់មេថ្មីទៅជួនកាលវាខំងាប់អញ្ចឹងចាបាទនេះមេខ្ញុំទៅចាប់មកខ្ញុំដាក់មកបាទមេនេះចាស់ហើយបាទអញ្ចឹងខ្ញុំដាក់មេហ្នឹងទៅវិញបាទអញ្ចឹងមេហ្នឹងចាប់ផ្ដើមពងហើយកម្មករនឹងជូនពងឈ្មោះចេញ បាទពងឈ្មោះអញ្ចឹងកម្មករវាពងភាកច្រើនគឺអឺឈ្មោលបាទពងដែលវាពងភាកច្រើនគឺឈ្មោលបាទយើងបាញ់ផ្សែងខ្លះដែរដើម្បីបន្លប់ក្លិនវាតិចទៅវាពុលតិចទៅពេលណាវាធូរស្បើយមកវិញគឺវាទទួលស្គាល់មេមេចាស់ដែលយើងដាក់ហ្នឹងបាទហ្នឹងគឺតកតនឹងរឿងកម្មករពងណា